សហរដ្ឋអាមេរិកហើយនិងអង់គ្លេសចង់ប្រសាបរុស្ស៊ីរឿងចំពោះប្រទេសអ៊ុយក្រែនក្រាន់អ៊ុយក្រែនគាត់ជាប្រទេសមួយដែលគេមើលឃើញថាអឺជាប្រទេសដែលវាយគ្នាជាមួយនឹងរុស្ស៊ីតែ តាមពិតមិនមែនរឿងអ៊ុយក្រែនទេយើងនិយាយឲ្យឃើញថារឿងដែលធំគឺរឿងរុស្ស៊ីប្រទេសលោកខាងលិចសហរដ្ឋអាមេរិកចង់ចង់ប៉ះជាមួយរុស្ស៊ីនោះទេដែលក្រាន់យកអ៊ុយក្រែនគឺជាក្របអុកនឹងទៅតែម្ដងទេអ៊ុយក្រែនមិនជារឿងបញ្ហាអីទេ អត់គេអត់មានការចាប់អារម្មណ៍អីប៉ុណ្ណឹងទេពីព្រោះអ្វីដែលចាប់អារម្មណ៍គឺរុស្ស៊ីហើយរឿងរុស្ស៊ីក៏ធំដែរបើសិនជារុស្ស៊ីចាញ់យើងសួរថាតើវាប៉ះពាល់អ្វីទៀតទៅដល់ប្រទេសចិនមានអ្វីដែលកើតឡើងមានអ្វីដែលកើតឡើងចំពោះប្រទេសចិនអញ្ចឹងចិនគេមើលឃើញចំណុចកន្លែងហ្នឹងបើសិនជារុស្ស៊ីចាញ់អ្នកចាញ់បន្តមកទៀតគឺចិនចុះបើសិនជារុស្ស៊ីនិងចិន រួមគ្នាទៅទៅទៅតែមួយហើយធ្វើការឲ្យខ្លាំងទៅទៅវិញតើអាចកើតរួចអត់ អញ្ចឹងបើទោះបីយើងយើងឃើញថាសហរដ្ឋអាមេរិកព្យាយាមទប់ចិនមិនឲ្យជួយរុស្ស៊ីព្យាយាមទប់ចិនមិនឲ្យប្រើអំពើហិង្សាដាក់ទៅលើកោះតៃវ៉ាន់មែនក៏ប៉ុន្តែខ្ញុំគាត់នៅសួរថា នៅពេលដែលផ្ទុះឡើងនឹងតើអាមេរិកកាំងអាចមានលទ្ធភាពគ្រប់គ្រាន់ទេនៅក្នុង ការការពារអ៊ុក្រែនផង ការការពារទៅដល់រឿងតៃវ៉ាន់ផងអត់បានទេបាទប៉ុន្តែសហរដ្ឋអាមេរិកចេះ សហរដ្ឋអាមេរិកលោកចេះព្រោះកណាលោកធ្វើអ្វីក៏ដោយលោកអត់ទៅតែឯងទេដូចថាវាយជាមួយនឹងអ៊ុយក្រែននេះតែម្ដងគឺមាន អង្គការ NATO មកជាមួយអញ្ចឹងបើឧបមាបើសិនជាផ្ទុះនៅរឿងនៅតៃវ៉ាន់នៅវិញសហរដ្ឋអាមេរិកអត់ទៅតែឯងទេសហរដ្ឋអាមេរិក គឺពិតជានឹងមាន AUKUS មានក្រុមសម្ព័ន្ធ AUKUS និងក្រុម Quad បាទខ្ញុំមិនទាន់ច្បាស់រឿងឥណ្ឌាប្រមាណទេពីព្រោះឥណ្ឌាគឺនៅ50 50គឺនឹង50 50 បាទក៏ប៉ុន្តែអឺកិច្ចការដទៃទៀតនៅក្នុងការប្រមូល សមាជិកអង្គការនៅអាស៊ីឲ្យទៅ ជាអង្គការ NATO ទី2តាមអឺការដែលសហរដ្ឋអាមេរិកប្រមូលហ្នឹងគឺខ្ញុំគិតថាវាមិនពិបាកទេអញ្ចឹងហើយប្រទេសចិនបានឃើញនៅឧបសគ្គរបស់ខ្លួនឃើញនៅឧបសគ្គធំមួយកន្លែងហ្នឹងបើសិនណាជា អង្គការ NATO ទី2បានកើត ហើយរឿងដែលត្រូវផ្ទុះឡើងអញ្ចឹងចិននឹងត្រូវទទួល ផលវិបាកអញ្ចឹងគ្មានជំរឿសអ្វីទេ